គម្រោងការធ្លាំគិតរលាយសូនខ្ទេចដូចអាចគូឡានកិនព្រួប្រប្តីអូនមានលុយដូចចិនរងគម្រោងការធ្លាំគិតរលាយសូនខ្ទេចដូចអាចគូឡានកិនព្រួប្រប្តី ចិនរងគម្រោងការធ្លាំគិតរលាយសូនខ្ទេចដូចអាចគូឡានកិនព្រួប្រប្តីអូនមានលុយដូចចិនរងគម្រោងការធ្លាំគិតរលាយសូនខ្ទេចដូចអាចគូឡានកិនព្រួប្រប្តី chân